មិននឹកស្មានលោកជំទាវដាច់ចិត្តទំលាយអារម្មណ៍ថាដោយសារតែចម្រៀងមួយបទនេះធ្វើឲ្យលោកជំទាវលងស្រឡាញ់អុកញ៉ាខេមរៈសេរីមុនដល់សប្តាហ៍នេះពិតណាស់ដោយដែលប្រិយមិត្តពិតជាបានជ្រាបរួចមកហើយ ពីកម្ពុជាតារាចម្រៀងអុកញ៉ាខេមរៈសេរីមុនដែលក្រោយពេលរៀបការជាមួយនឹងភរិយាជាច្រើន ឆ្នាំលោកក៏មានកូនកូនរហូតដល់ទៅ3នាក់ ពេលនេះកំពុងតែមានសេចក្តីសុខសុភមង្គលខ្លាំងធ្វើឲ្យមហាជនជាច្រើនច្រណែនមិនស្ទើរឡើយ ជាក់ស្ដែងផងដែរនោះបើ ក្រឡេកមកមើលកាលពីថ្ងៃទី4ខែមិថុនាឆ្នាំ2022នេះអុកញ៉ាខេមរៈស្រីមុននិងភរិយា បាននាំកូនកូនរបស់លោក ទៅដើរលេងកម្សាន្តលក្ខណៈគ្រួសារយ៉ាងមានក្តីសុខខ្លាំងក្នុងនោះស្រាប់តែមហាជនជាច្រើន មានការភ្ញាក់ផ្អើលខ្លាំង ក្រោយពេលរំលឹកដល់បទចម្រៀងមួយបទដែលធ្វើឲ្យលោកជំទាវលងស្រឡាញ់ជាមួយនឹងលោកអុកញ៉ាខ្លាំងដល់សប្តាហ៍នេះ គឺបទអន្ទងស្នេហ៍ដោយក្នុងនោះលោកជំទាវបានប្រាប់ឲ្យដឹងបែបនេះថា និយាយសារភាពប្រាប់បងប្អូនឲ្យត្រង់ថាបត់នឹងហើយ ដែល ថាខ្ញុំលងស្រឡាញ់គាត់មើលបត់ចម្រៀងគាត់ញញឹមរហូត មិនមែនត្រឹមតែស្រឡាញ់បត់ចម្រៀងទេបង គឺស្រឡាញ់មនុស្សនឹងខ្លាំងហ្មងគឺមើលឃើញ គ្រប់ទង្វើគាត់ ខ្ញុំមើលឃើញស្អាតទាំងអស់ស្រាប់តែពេលនេះអុកញ៉ាខេមរៈស្រីមុនបានពោលពាក្យបែបនេះដែរថាហើយ បងប្អូនឆ្ងល់ថាម៉េចបានជាគាត់លងខ្ញុំកើតព្រោះពេលនឹងបងប្អូនឃើញហើយខ្ញុំស្គមក៏ស្គម និយាយទៅ គឺស្ថានភាពយើងគឺថាសម្រស់ក៏យ៉ាប់ប៉ុន្តែគាត់មើលឃើញយើង ចំណុចនេះគឺជាចំណុចដែលគាត់យកឈ្នះចិត្តខ្ញុំបាទឈ្នះបេះដូងខ្ញុំ មានតែគាត់ម្នាក់គត់ដែលមើលឃើញខ្ញុំស្អាតពេលហ្នឹង ហើយគ្រប់គ្នាមើលឃើញខ្ញុំថាច្រៀងពីរោះប៉ុន្តែមុខគឺយ៉ាប់ហើយ ទីបំផុតខ្ញុំស្អាតដូចគាត់គិតមែននិយាយទៅភ្នែកគាត់មុតគាត់វិនិយោគទៅលើគូស្រករនេះគាត់វិនិយោគខ្លាំងគាត់វិនិយោគប្រមាណឆ្នាំមុនគេមើលមិនយល់តែគាត់មើលយល់ចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ